បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាមកនិយាយតាក់ទងទៅនឹងការអាប់ឡូតវីដេអូចូលក្នុង YouTube Studio ហ្នឹងហើយដោយសារមួយរយៈនេះបាទមួយរយៈមួយឆ្នាំពីរឆ្នាំខាងមុនមុននេះបាទខ្ញុំបានអាប់ឡូតវីដេអូជាច្រើនបាទបានអាប់ឡូតវីដេអូជាច្រើនចូលក្នុង YouTube Studio ដោយ ដោយមិនបានទៀងទុកជាមុនបាទគឺខ្ញុំបង្កើតវីដេអូខ្លះតែខ្លីវីដេអូខ្លះក៏ល្អវីដេអូខ្លះក៏មិនសូវល្អអីចឹងហ្នឹងហើយអឺគឺការកាត់តរបស់ខ្ញុំឬក៏ការថតរបស់ខ្ញុំมันវាមិនมันបានល្អ100%យើងទេបាទហ្នឹងហើយតកតងទៅនឹងវិធីធ្វើមហូបមុខមហូបអីខ្លះបាទតកតងទៅនឹងការ ហាត់ប្រាណអីខ្លះចឹងទៅបាទអញ្ចឹងការដែលធ្វើវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើ vlog ចម្រុះបាទអញ្ចឹងនៅពេលដែលខ្ញុំបញ្ហាដែលខ្ញុំកើតមាននៅពេលដែលខ្ញុំបង្ហោះវីដេអូគឺខ្ញុំសរសេរតែចំណងជើងទេបាទខ្ញុំសរសេរចំណងជើងតែប៉ុណ្ណោះឯងហើយខ្ញុំអត់បានពេញតាមគោលការណ៍របស់ YouTube ដែលគាត់តម្រូវឲ្យមាន អញ្ចឹងបងប្អូនដែលអាប់ឡូតវីដេអូចូលទៅក្នុងកម្មវិធី YouTube យើងគួរតែបំពេញតាមលក្ខខណ្ឌបានគ្រប់បាទគ្រប់តាមកាលំដែលយើងត្រូវបំពេញបាទលើកឧទាហរណ៍ដូចជាការពិពណ៌នាបាទតកតងទៅនឹងវីដេអូយើងពណ៌នាជាទ្រុសទ្រុសទៅបាទមានស្អីខ្លះអញ្ចឹងអឺ បន្ទាប់មកគឺបាទអញ្ចឹងសូមបងប្អូនទៅទស្សនានៅលើកញ្ចក់អេក្រង់ទាំងអស់គ្នាបាទបាទសួស្តីបងប្អូនទាំងអស់គ្នាឆ្ពោះទៅកាន់ការ upgrade YouTube ឬក៏បំពេញតាមលក្ខខណ្ឌរបស់ YouTube ហ្នឹងមួយរយៈនេះខ្ញុំបានបាទខ្ញុំបាន បង្ហោះវីដេអូតែខ្ញុំមិនបានធ្វើតាមលក្ខខណ្ឌរបស់ YouTube 100%នោះទេខ្ញុំគ្រាន់តែ បង្ហោះវីដេអូហើយខ្ញុំក៏มันបានបំពេញនៅកតបកិច្ចមួយឲ្យពេញលេញនោះដែរបាទអញ្ចឹងដើម្បីកែលម្អតាក់ទងទៅនឹងអ្វីដែលបាទ វីដេអូយើងបង្ហោះយើងត្រូវចូលទៅកែបាទចឹងចូលក្នុង YouTube Studio បាទចឹងយកចូលទៅ Studio របស់ខ្ញុំបាទបាទនេះជាវីដេអូដែលខ្ញុំបង្ហោះបាទតែខ្ញុំមិនបានបំពេញតាមលក្ខខណ្ឌ របស់ YouTube ហ្នឹងហើយធ្វើឲ្យមានបញ្ហានៅពេលភ្ជាប់ AdSense អញ្ចឹងបងប្អូនដែលបានបង្កើត YouTube បងប្អូនគួរតែបាទបំពេញបាទបំពេញតាមគោលការណ៍របស់ YouTube ហើយ ចឹងមានវីដេអូមួយចំនួនខ្ញុំមិនបានបំពេញតាមគោលការណ៍របស់ YouTube បាទដូចជាថ្ងៃទីបាទថ្ងៃទីអឺដែលបង្ហោះมันបានសរសេរចូលក្នុងអឺអឺកឡោនរបស់វាអញ្ចឹងខ្ញុំបានធ្វើការ copy បាទ copy ថ្ងៃបង្ហោះហើយខ្ញុំចូលទៅកន្លែងដែលមានខ្មៅដៃនេះដើម្បីចូលទៅមើលទៅកែបាទចូលកន្លែងខ្មៅដៃនេះ បាទអានេះក៏ត្រូវបំពេញដែរការពិពណ៌នាបាទអញ្ចឹងយើងមានចំណងជើងចំណងជើងមានហើយបាទរបៀបធ្វើបាយឆាម្នោះឬបាយអប់ម្នោះបាទអញ្ចឹងការពិពណ៌នាក្នុងការធ្វើ មុខម្ហូបមួយនេះក៏ត្រូវតែបំពេញបាទតែនេះខ្ញុំបំពេញតែថ្ងៃថ្ងៃថ្ងៃទីប៉ុណ្ណោះតែវាអត់បានថាมันត្រឹមត្រូវណា យើងត្រូវពីពណ៌នាថាតើមុខហូបយើងហ្នឹង យើង ប្រើវត្ថុធាតុផ្សំអ្វីខ្លះអញ្ចឹងដោយសារសេចក្តីអធិប្បាយនៅក្នុងតទៅក្នុងក្នុងវីដេអូបាទគឺខ្ញុំផ្ដោតទៅលើឲ្យទស្សនិកជនចូលទៅមើលក្នុងវីដេអូច្រើនជាងការមើល ការពិពណ៌នារបស់ខ្ញុំបាទអញ្ចឹងខ្ញុំត្រូវបំពេញការពិពណ៌នានៅខាងក្រោមបាទឲ្យបានត្រឹមត្រូវបាទថ្ងៃហើយអឺមានកន្លែងបង្ហាញជាច្រើនទៀតបាទនៅកន្លែងនេះដូចជាការបង្កើតបាទថ្ងៃភាសារបស់វីដេអូភាសាខ្មែរបាទហើយនឹងភាសាចំណងជើងនៅពិពណ៌នាបាទខ្មែរ ប៉ាហ្នឹងហើយហើយនឹងថ្ងៃការបរិច្ឆេទថតបាទសំខាន់មែនទែនបាទកាការបរិច្ឆេទថតអញ្ចឹងអញ្ចឹងមិញខ្ញុំបានកូពីនៅកន្លែងមកអញ្ចឹងខ្ញុំធ្វើការផាសបាទខ្ញុំធ្វើការផាសនៅលើហ្នឹង បាទ24កញ្ញា2019ហ្នឹងហើយទៅខ្ញុំ enter មួយមកបាទហើយទីតាំងវីដេអូរបស់ខ្ញុំដែលបានថតគឺខ្ញុំថតនៅប្រទេសថៃហ្នឹងហើយថតប្រទេសថៃថៃហ្នឹងខ្ញុំទៅលើកយកថៃមកបាទ ចឹងលក្ខខណ្ឌយើងដើម្បីបំពេញគឺមានតែប៉ុណ្ណឹងនៅពេលដែលយើងបង្ហោះវីដេអូនីមួយៗយើងត្រូវតែសរសេរបាទសរសេរឲ្យគ្រប់បំពេញឲ្យគ្រប់តាមចន្លោះបាទយើង គួរជៀសវាងនៅពេលដែលយើងភ្ជាប់ AdSense ហើយគឺអឺក្រុមហ៊ុន YouTube មិនអនុញ្ញាតឲ្យបាទដោយសារយើងអត់ទាន់គ្រប់លក្ខខណ្ឌរបស់គេណាហ្នឹងហើយ ចឹងខ្ញុំចូលទៅសរសេរនៅបាទខ្ញុំចូលទៅសរសេរនៅការវិពណ៌នារបស់ខ្ញុំតាក់ទងនឹងបាយអង្គអនុបាទចឹងខ្ញុំសរសេរការវិពណ៌នាខ្ញុំចង់ឲ្យខ្ញុំធ្វើការអាប់ដេតរក្សាទុកបាទហ្នឹងហើយចឹងខ្ញុំសរសេរតាក់ទងទៅនឹងនេះបាយអង្គអនុអញ្ចឹង ពេលខ្ញុំប្រាប់ទៅប្រិយមិត្តទស្សនិកខ្ញុំบอกខ្ញុំថាអរូបមន្តបាទរូបមន្តរូបរូបមន្តអបាយឆាហ្នឹងបាយឆាហ្នឹងគឺនៅក្នុងវីដេអូតែម្ដងបាទខ្ញុំបានបញ្ជាក់នៅក្នុងវីដេអូ បាយអប់ម្នាស់បាទបាយអប់អប់ម្នាស់ដូចមាននៅ ក្នុងវីដេអូព្រោះមុនបាយអំអណោះដូចមាននៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់ប្រាប់ទៅទស្សនិកជនរបស់ខ្ញុំបាទហើយនឹងមានតិចនិចបន្ថែមទៀតតកតងទៅនឹងអឺ បាយឆាហ្នឹងហ្នឹងឯងចឹងភាពអាចកំបាំងគឺយើងត្រូវតែវិពណ៌នាឲ្យអតិថិជនបាទឲ្យប្រិយមិត្តបាទប្រិយមិត្តតាក់ទងទៅនឹងវីដេអូរបស់យើងតើវាមានភាពពិសេសអីត្រង់ណាអញ្ចឹងណាបងប្អូន អញ្ចឹងសម្រាប់នៅវីដេអូមួយនេះខ្ញុំមានតែប៉ុណ្ណឹងហ្នឹងហើយបងប្អូនយើងគួរតែអ្នកបង្កើត YouTube ទាំងអស់គួរតែយកចិត្តទុកដាក់បាទនេះខ្ញុំអាប់ដេតនេះវីដេអូរបស់ខ្ញុំមានការផ្សាយបងប្រាក់ដូចជាការដាក់បង្ហាញផលិតផលការឧបត្ថម្ភការបង្ហាញការគ្រប់គ្រងបាទហ្នឹងហើយ ចឹងសំខាន់មែនទែនបងប្អូនការដាក់ថ្ងៃបរិច្ឆេទទីតាំងភាសារបស់វីដេអូចំណងជើងនឹងការវិពណ៌នីបាទការបញ្ជាអសររត់ចឹងអសររត់នៅទាំងនេះយើងប្រហែលជាមានច្រើនបាទមានច្រើនកលំឲ្យយើងជ្រើសរើសហើយវាមាននៅក្នុងហ្នឹងបាទវាមានច្រើនដូចជាងបងប្អូនហ្នឹងហើយច្រើនចឹងបាទ បាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាបាទបាទសូមជម្រាបលាបងប្អូន បាទលាបាយបាយ